ណាសម្ព័ន្ធនិងបាត់បង់ជីវិតមនុស្សជាច្រើនដោយសារលទ្ធផលនៃភ្លើងសង្គ្រាមធ្វើឲ្យមានការខូចខាតជាច្រើន ជាហេតុធ្វើឲ្យអង្គការ NATO មានការបារម្ភយ៉ាងខ្លាំងនិងប៉ះពាល់ផងដែរបានប្រមានថាសង្គ្រាមនៅអ៊ុយក្រែនបានអាចឈានដល់ការប្រយុទ្ធគ្នាយ៉ាងខុសខើក្នុងរយៈពេល4ខែកន្លងមកនេះបើប្រៀបធៀបជាមួយនឹងអ្វីដែលបានកើតឡើងកាលពីឆ្នាំមុន។ នៅច្រើនដែលស្ថិតនៅស្ថានភាពនៅពេលនេះហាក់ដូចជាកំពុងធ្វើឲ្យមានការជំរុញឲ្យមានការបោះបង់ចោលនៅអាវុធយុទ្ធភ័ណ្ឌរវាងកងកម្លាំងទាំងពីរយ៉ាងណាមិញចំពោះលោកមន្ត្រីការពារជាតិអង់គ្លេសបាននិយាយការពីថ្ងៃអាទិត្យថា ប្រមុខអង្គការ NATO បានប្រមានថាសង្គ្រាមអាចអូសបន្លាយពេលជាច្រើនឆ្នាំទៅមុខទៀតប្រសិនបើជាស្ថានភាពនៃការប្រយុទ្ធគ្នារវាងកងកម្លាំងទាំងពីរនៅតែបន្តបែបនេះទៀតដោយអង្គភាពនៃកងកម្លាំងប្រយុទ្ធភាគីទាំងសងខាងគឺរុស្ស៊ីនិងអ៊ុយក្រែនបានបដិញ្ញាចិត្តក្នុងការប្រយុទ្ធយ៉ាងខ្លាំងក្លានៅតំបន់ Donbass មួយវិញទៀតក្រសួងការពារជាតិអង់គ្លេសបាននិយាយនៅក្នុងការវិដំឡៃប្រចាំថ្ងៃរបស់ខ្លួនអំពីសង្គ្រាមនៅអ៊ុយក្រែនថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនតំណងជាបានរងនៅការ បោះបង់ចោលយ៉ាងច្រើនក្នុងប៉ុន្មានសប្តាហ៍ថ្មីថ្មីនេះម្យ៉ាងទៀតបើយោងទៅតាមការវិតម្លៃបានបញ្ជាក់ថារុស្ស៊ីទំនងជានៅតែមានបញ្ហាបញ្ហាជាពិសេសចំពោះករណីនៃអង្គការភាពរបស់ប្រទេសអ៊ុយរបស់ប្រទេសរុស្ស៊ីសូមអធិស្ឋានទាំងមូលបដិសេធការបញ្ជានិងការប្រឈមមុខដាក់គ្នាជាមួយអ៊ុយក្រែនដោយកងកម្លាំងប្រដាប់អាវុធរវាងមន្ត្រីនិងកងទ័ពរបស់រុស្ស៊ីនៅតែបន្តកើតមានឡើងដោយឡែកពីគ្នាឯនេះវិញ នាយកចារកម្មរបស់អ៊ុយក្រែនបាន បញ្ចេញនៅអ្វីដែលខ្លួន បាននិយាយថាខាងប្រទេសអ៊ុយក្រែនបានស្ទាក់ទូរស័ព្ទដែលទាហានរុស្ស៊ីបានត្អូញត្អែអំពី លក្ខខណ្ឌជួមុខសម្ភារៈមិនល្អនិងកង្វះបុគ្គលិកជារួមការងារមួយ ម្យ៉ាងវិញទៀតបើយោងតាមរបាយការណ៍របស់វិទ្យាស្ថានសម្រាប់ការសិក្សា Ofori នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យនៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់ប្រទេសអាល្លឺម៉ង់លោក Stone និងអគ្គលេខាធិការអង្គការ NATO លោក John បាននិយាយថាគ្មាននរណាដឹងថាសង្គ្រាមអាចស្ថិតស្ថេរបានយូរប៉ុណ្ណាទេ ហើយយើងត្រូវត្រៀមខ្លួនសម្រាប់ វាបន្តរហូតដល់រាប់ឆ្នាំ ចំណែកបើការលើកឡើងនៅក្នុងប្រមាណថ្ងៃថ្មីថ្មីនេះក្នុងក្រុមហ៊ុនអូស្មန်រុស្ស៊ីបានកាត់បន្ថយការផ្គត់ផ្គង់ដល់អតិថិជនអឺរ៉ុបធំធំចំនួន2គឺអាល្លឺម៉ង់និងអ៊ីតាលី ហើយនៅក្នុងករណីរបស់អ៊ីតាលី មន្ត្រីធម្មពលត្រូវបានគេរំពឹងថានឹងជួបប្រជុំគ្នានៅសប្តាហ៍នេះដោយបាននិយាយការពីថ្នាក់សៅ ថានឹងស្វែងរកអូស្មန်បន្ថែមដែលបានទិញពីប្រភពផ្សេងផ្សេងយ៉ាងណាមិញ ប្រទេសអ៊ីតាលីគួរតែធ្វើវាក្នុងរដូវរងាខាងមុខនេះប៉ុន្តែគាត់បានប្រមានប្រជាជនអ៊ីតាលីថាការរឹតបន្តឹងលើការប្រើប្រាស់អូស្មန်អាចជាការចាំបាច់ចំណែកឯប្រទេសអាល្លឺម៉ង់នឹងកំណត់ការប្រើអូស្មန်សម្រាប់ការផលិតអគិសនីចំពេលមានការប្រួយបារម្ភ ពីកង្វះខាត ដែលអាចបណ្ដាលមកពីការកាត់បន្ថយការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ីនេះបើតាមអ្វីដែលរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសនេះបាននិយាយកាលពីថ្ងៃអាទិត្យហើយជាដំណោះស្រាយប្រទេស អាល្លឺម៉ង់បានកំពុងព្យាយាមដាក់កន្លែងផ្ទុកហ្គាសដើម្បីបំពេញតម្រូវការរបស់ខ្លួនមុនពេលរដូវរងាត្រជាក់ខាងមុខនេះទោះបីជាយ៉ាងណាក៏ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Ribet Hack បាននិយាយថាប្រទេសអាល្លឺម៉ង់នឹងព្យាយាមទូទាត់សងសម្រាប់ការផ្លាស់ប្ដូរនេះដោយការបង្កើតការដុតជុំថ្មដែលជាអន្តរជាតិ Ofsil ដែលកំបំពល់ កាន់តែអាក្រក់ដល់បរិស្ថានប៉ុន្តែ វាគ្រាន់តែជាការចាំបាច់ក្នុងស្ថានភាពនេះដើម្បីកាត់បន្ថយការប្រប្រាស់ឧស្ម័នយ៉ាងណាមិញបើយើងក្រឡេកមកមើលស្ថានភាពសង្គ្រាមឯណាវិញ ប្រទេសអ៊ុយក្រែនបានបន្តធ្វើការទម្លាក់គ្រាប់បែកដោយកំភ្លើងធំធន់ធ្ងន់លើការចូលទៅកាន់ភៀកខាងជើងភៀកខាងកើតនិងខាងត្បូងនៃរបស់ប្រទេសខ្លួន។ ប៉ុន្តែជាមួយនឹងការផ្លាស់ប្ដូរតិចតួចបំផុតបើតាមអភិបាលក្រុង ខាងលោក Sir Howdy បាននិយាយតាម Telegram កាលពីថ្ងៃអាទិត្យថាវាជាស្ថានភាពលំបាកខ្លាំងណាស់នៅក្នុងទីក្រុងជាច្រើន ដែលជាកន្លែងដែលសត្រូវបានកាន់កាប់ ហើយនៅកណ្ដាលក្រុង ការធ្វើការឆ្លប់យកការតាមអាកាសបានកើតឡើងមានគ្រប់ពេលជាមួយនឹងយន្តហោះខឺមីនមនុបើកបន្ថែមពីនេះទៅទៀតក្រសួងការពារជាតិរុស្ស៊ីបានអះអាងការពីថ្ងៃអាទិត្យថាកងកម្លាំងរុស្ស៊ីនិងពួកបំបាយខ្លួនបានកាន់កាប់ទីតាំងលំនៅដែន Kinga នៅភូមិខាងកើតហើយ កាលពីថ្ងៃសៅរ៍ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានធ្វើដំណើរទៅភៀកខាងកើតនិងខាងត្បូងពីទីក្រុងគៀវដើម្បីទៅសួរសុខទុក្ខទាហាននិងបុគ្គលិកមន្ត្រីពេទ្យនិងតំបន់តាមមកដោយសមុទ្រខ្មៅ ហើយគាត់បានប្រគល់រង្វាន់ដល់មនុស្សរាប់សិបនាក់នៅរាល់ការចាប់ដៃរបស់ពួកគេ ហើយអរគុណពួកគេម្ដងហើយម្ដងទៀតសម្រាប់ការបម្រើជាតិរបស់ពួកគេដោយមិនខ្លាចស្លាប់ គួរបញ្ជាក់ផងដែរថាបើយោងតាមការសង្កេតរបស់កងទ័ពអ៊ុយក្រែនកាលពីថ្ងៃអាទិត្យនៅក្នុងការវាយប្រហារផ្សេងគ្នានៅក្នុងទីបញ្ចប់ការប្រតិបត្តិការយោធាភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែនបាននិយាយថាប្រទេសអ៊ុយក្រែនសភាវុធដូចជាកាណុងបាញ់និងកាំជ្រួចរកែតដែលប្រចាំនៅសមរភូមិហើយការពីថ្ងៃអាទិត្យមានមនុស្ស2នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ផ្លោងលោកនាយករដ្ឋមន្ត្រីអង់គ្លេស គឺលោក Bert Johnson បាន សម្ដែងការព្រួយបារម្ភថាភាពនឿយហត់ បន្តិចរបស់អ៊ុយក្រែនកំពុងចាប់ផ្ដើមនៅជុំវិញពិភពលោក ហើយបានជំរុញឲ្យមានការគ្រប់គ្រងកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីសូមអគុណប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់លោកអ្នកតាមដានព័ត៌មានរបស់គេហទំព័រខ្មែរម្ចាស់ស្រុករបស់យើងខ្ញុំសូមប្រិយមិត្តកុំភ្លេចជួយ Subscribe និងរូបកណ្ដឹងដើម្បីទទួលបានព័ត៌មានថ្មីៗពីគេហទំព័ររបស់យើងខ្ញុំសូមលោកអ្នក កុំភ្លេចជួយបញ្ចេញមតិយោបល់នៅក្នុងការផ្សាយព័ត៌មានរបស់យើងខ្ញុំសូមអគុណជួបគ្នានៅព្រឹត្តិបត្តិព័ត៌មានបន្ទាប់